លោកអ្នកនឹងបានផ្លែកភ្នែកជាមួយនឹងកម្មវិធីថ្មីរបស់សាស្ត្រាហ្វៀមខ្សែរឿងជីវិតរឿងពិត ដែលគេនិយាយតតគ្នា ត្រីយំទេហើយខ្ញុំមិនចេះលួងលោមដូចជាប្រុសដោយតែនោះទេលោកជ្រើសរើសផ្នែកវិធីចាប់វេទនាចិត្តតែឯងតែខ្ញុំមិនដូចលោកទេខ្ញុំជ្រើសរើសវិធីកាត់ចិត្តឲ្យតម្លៃគេទៀតបំផុតឲ្យតម្លៃខ្លួនឯងខ្ពស់ប្រាប់ខ្លួនឯងថាអត់គេក៏ខ្ញុំមិនស្លាប់គេគ្មានតម្លៃឲ្យខ្ញុំឈឺចាប់ឡើយរៀបការនឹងបងបានទេត្រីក្នុងរូបនេះមកដោយប្រហែលប្រហែលនឹងនាងសំណាងកូនខ្ញុំម្លេះនេះថ្ងៃនេះមិនមែនជាថ្ងៃសោយទេណាឪវិញឲ្យទៅលើឈ្មោះកូនសំណាងយើងណា នំសម្លាញ់គ្រប់ពេញវ៉ាអើបើកវាមិនក៏អញ្ចឹងអើយមីកូនចង្រៃវើយអូអាខ្ញុំសុំតោនេះនាងធ្វើការចំណិចហ្នឹងហ៎មិនបាច់មកសុំតោទេខ្ញុំខំសុំតោអ្នកនេះប៉ុណ្ណឹងហើយបានអ្នកនេះមកប្រាប់ទេចាក់ជាងទៅបានឆាប់ឲ្យទូរស័ព្ទបងមកបងគ្មានសិទ្ធិមកធ្វើបែបនេះដាក់ខ្ញុំទេណានេះអូនឆាត់ឲ្យដៃប្រុសដូចដែលអូនឆាត់ឲ្យបងមិនទេ អ្នកណាឲ្យដៃបងបងទេដៃជាអ្នកជាប់តែតនឹងខ្ញុំមុនណាហើយមនុស្សដូចជាបងនេះមានតម្លៃឲ្យខ្ញុំឆាត់ឲ្យដៃទេនាងសំណាង បន្តិចទៀតនេះឯងនឹងអាចយកចិត្តស្រីអំបញ្ញមិញនេះបានហើយថាមិនត្រូវក្នុងថ្ងៃណាមួយ នាងអាចនឹងជួយអញវិញក៏ថាបានដែរនេះឯងអាប្រុសកំរក់ត្រូវហើយគឺយើង យើងជាម្ចាស់កម្មពីនាងហើយថ្ងៃនេះយើងនឹងមកសងនាងវិញនៃទង្វើរបស់នាងដែលបានធ្វើមកលើយើងជួយផងជួយខ្ញុំផងមានមនុស្សរកចិត្តមកចាប់បង្ខំខ្ញុំយ៉ាងម៉េចដែរ មិនក៏នាងឯងមិនព្រមផ្សាយទៀតទៅផ្សាយទៀតទៅស្រីជាងល្អចាំមិននាងចង់សម្រាប់យើងមែនទេនាងចង់ធ្វើស្អីដែរយើងមនុស្សស្រីដូចជានាងនេះធ្វើអីយើងបានណាអូយស្រីចង្រៃស្រីចង្រៃពេលនេះនាងឯងរត់តាណាលេងរួចទៀតហើយចាំមើលនាងឯងខ្លាំងដល់ពេលណាទៀត លោកចង់ធ្វើស្អីហ៎ណានាងយ៉ាងមិនហើយ នេះនេះមកកាត់អីទេមិនអីទេមិនអីទេអរគុណលោកខ្លាំងណាស់បើលោកមកមិនទាន់ទេអាមនុស្សរោគចិត្តនេះប្រកាសជាមកធ្វើបាបលើរាងកាយរបស់ខ្ញុំជាមិនខានលោកឯងនេះមិនសមជាកូនប្រុសសោះកោតតែហ៊ាន លើកដៃធ្វើដាក់មនុស្សស្រីទ្រួញឯងមិនដឹងរឿងស្អីទេវាជារឿងប្តីប្រពន្ធរបស់យើងទុកឲ្យយើងជាអ្នកដោះស្រាយទុកឲ្យយើងដោះស្រាយជាមួយស្រីជើងល្អនេះខ្លួនឯងចុះ ឯងជាអ្នកក្រៅកុំមកចេះដឹងថយចេញភ្លាមអត់ទេមិនប៉ះទេគេនិយាយកុហកព្រោះគេចង់ធ្វើបាបខ្ញុំទេឆាប់ចេញភ្លាមអើថាចេញនេះបើឯងនឹងហ៊ានធ្វើបាបនាងទៀតខ្ញុំលែងទុកមុខឲ្យឯងទៀតហើយណាហើយខ្ញុំនឹងប្រឹងប៉ូលីសឲ្យចាប់ឯងពីបទធ្វើបាបស្ត្រីភេទផ្ញើទុកសិនចុះស្រីល្អ Hmm. នាងមិនអីទេអត់អីទេលោកឈប់ផឹកទេ តាមមើលទៅលោកស្វឹងហើយនេះលោកមានបញ្ហាអីហ្នឹងមិនក៏ផឹកច្រើនដល់ថ្នាក់នេះនាងកំខត់ខ្ញុំអីនាងចតនាក៏ទៅទៅ លោកកុំធ្វើបាបខ្លួនឯងបែបនេះអីនាងចរណាត្រូវជាអ្វីនឹងខ្ញុំចាំបាច់អីមកព្រួយបារម្ភពីខ្ញុំនោះអាខ្ញុំមិនដឹងទេថាខ្ញុំជាអ្វីនឹងលោកតែដឹងត្រឹមថាខ្ញុំបារម្ភមិនចង់ឃើញលោកនៅក្នុងសភាពបែបនេះនាងមកខន់ជាមួយខ្ញុំធ្វើអីព្រោះថាមនុស្សស្រីដែលខ្ញុំស្រឡាញ់ក៏គេដើរចេញទៅរៀបការជាមួយ ប្រុសផ្សេង ដែលជាមិត្តភក្តិរបស់ខ្ញុំនេះមិនទៅខ្វល់ជាមួយនឹងខ្ញុំផងនោះ តែខ្វល់ព្រោះលោកគឺជាអ្នកមានគុណជួយខ្ញុំហើយខ្ញុំក៏ធ្លាប់ជួបរឿងបែបនេះដែរតើខ្ញុំមិនចង់ឲ្យលោកឈឺចាំវេទនាចិត្តដូចជាខ្ញុំខ្ញុំមិនចង់ឃើញមនុស្សស្រីយំទេហើយខ្ញុំមិនចេះលួងលោមដូចជាប្រុសដោយតែនោះទេលោកមាន បញ្ហានៅតិចជាងខ្ញុំខ្ញុំនឹងគូដណ្ដឹងខ្ញុំដែលចិត្តនឹងរៀបការជាមួយគ្នាគេរត់ចាររងការត្រសេផ្សេង ខ្ញុំមិនតែធ្វើបាបខ្លួនឯងបែបនេះផងរឿងនាងក៏មិនមែនជារឿងរបស់ខ្ញុំនាងមិនមែនជាខ្ញុំនាងធ្វើមិននឹងដឹងពីអារម្មណ៍របស់ខ្ញុំទៅអត់ទេខ្ញុំចូលគ្រប់យ៉ាងខ្ញុំចូលពីលោកជាងអ្វីដែលលោកបានចូលពីខ្លួនឯងទៅទៀតខ្ញុំដឹងថាលោកឈឺចាស់លោកឈឺចាប់ក៏មិនចាញ់ខ្ញុំប្រហែលដែរតែគ្រាន់តែលោកជ្រើសរើសផ្លូវព្យាបាលខុសពីខ្ញុំលោកជ្រើសរើសផ្លូវមកឈឺចាប់វេទនាចិត្តតែឯងតែខ្ញុំមិនដូចលោកទេ ខ្ញុំជ្រើសរើសវិធីកាត់ចិត្តពីគេឲ្យតម្លៃគេទៀតបំផុតឲ្យតម្លៃខ្លួនឯងខ្ពស់ប្រាប់ខ្លួនឯងថាអត់គេក៏ខ្ញុំមិនស្លាប់គេគ្មានតម្លៃឲ្យខ្ញុំឈឺចាប់ឡើយហើយគេ ត្រឹមតែជាអ្នកដតីនឹងខ្ញុំខ្ញុំគ្មានអីត្រូវមកឈឺចាប់ក្រុមគ្រាព្រោះតែអ្នកដតីម្នាក់ទេពេលខ្ញុំមិនទាន់មានគេខ្ញុំអាចរស់បានមិនក៏បាត់គេខ្ញុំត្រូវឈឺចាប់វេទនាចង់ស្លាប់ចង់រស់ ខ្ញុំសប្បាយចិត្តណាស់ដែលនាងមករកខ្ញុំចាខ្ញុំត្រូវតែមករកអ្នកនាងអ្នកនាងខំហៅខ្ញុំឲ្យមកជួបតាហែងនោះមើលចាអ្នកនាងឥឡូវនេះប្លែកច្រើនណាស់ទាំងស្អាតទាំងក្រអូបគួរឲ្យចង់នៅក្បែរទាំងឆ្លាតនិយាយទៅពេលនេះអ្នកនាងខ្លាចជាមនុស្សស្រីល្អឥតខ្ចោះតែម្ដងនាងអ្នកនាងសរសើរខ្ញុំជ្រុលពេកហើយណាខ្ញុំនិយាយការប៉ិនណានិយាយមកស្ងួនខ្ញុំខ្លាចជាបែបនេះក៏ព្រោះអ្នកនាង ទៅខ្ញុំផ្លាស់ប្ដូរជីវិតខ្លួនឯងឲ្យក្លាយជាមនុស្សថ្មីបែបនេះខ្ញុំហៅអ្នកនាងម៉ានីចង់អរគុណអ្នកនាងអរគុណអ្នកនាងខ្លាំងណាស់សម្រាប់រឿងកាលពីប្រហែលថ្ងៃមុនបើមិនមានអ្នកនាងទេខ្ញុំក៏មិនអាចកែប្រែខ្លួនដល់ថ្នាក់នេះដែរចាមិនអីទេណាខ្ញុំបានឃើញអ្នកនាងបែបនេះខ្ញុំក៏សប្បាយចិត្តដែរនេះមិនមែនមកពីខ្ញុំទេ តែមកពីអ្នកនាងខ្លួនឯងដែលពូកែទៅអាចផ្លាស់ប្ដូរខ្លួនឯងបានយ៉ាងនេះ ចប់ប្តីអ្នកនាងនិងអ្នកនាងចាំមិនដែរចាខ្ញុំនឹងគាត់ពេលនេះលោកល្អិននឹងគ្នាជាងមុនគាត់ក៏លែងទៅក្រៅដូចមុនទៀតដែរទៅក្រៅយ៉ាងម៉េចបើបានប្រពន្ធស្អាតស្អាតយ៉ាងនេះនេះអ្នកនាងអៀនហើយមែនទេមានឯណាខ្ញុំមិនបានអៀនទេខ្ញុំជាមនុស្សស្រីដូចគ្នាខ្ញុំអាចដឹងចិត្តអ្នកនាងបានណាមិនចាំបាច់បបប្រកែកទេ តាមមើលទៅមានតែអ្នកនាងទីដែលដឹងពីចិត្តខ្ញុំអឺឬមួយក៏យើងមាននិស្ស័យជាមួយនឹងគ្នាឬក៏និស្ស័យជាមិនល្អនឹងគ្នាតែដឹងបែបនេះយើងទាំងពីរនាក់គួរតែខ្លាំងជាមិនល្អនឹងគ្នាតែម្ដងទៅសំណាងឯងជួយខ្ញុំឲ្យកែប្រែខ្លួនឯងនិងជួយដោះស្រាយបញ្ហាឲ្យខ្ញុំ ចាំពេលណាសំណាងមាន បញ្ហាខ្ញុំនឹងរីករាយជួយដោះស្រាយ បញ្ហាសំណាងវិញ ចាំមិនដែរចាមិត្តសម្លាញ់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោពិសាក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ មិនកាក់អីជាមួយខ្ញុំមែនទេកុំអាសួរខ្ញុំបានទេឆាំអង្គុយសិនមកហឹមណានាងអាចជួយ កម្រកខ្ញុំផឹកបានទេផឹកកម្រកខ្ញុំរួចហើយចាំត្រឡប់ទៅផ្ទះក៏បានដែរចាបានខ្ញុំនឹងជួយលោកបំភ្លេចស្រីម្នាក់នោះឲ្យបានបាទអូខេណា មើលតើអ្នកនាងជាមនុស្សស្រីត្រឹមត្រូវហើយក៏មានអត្តចរិតល្អទៀតហេតុអីបានជានាងមកធ្វើការកន្លែងនេះអញ្ចឹងនេះក៏ព្រោះតែខ្ញុំខ្ញុំឈប់រៀនតាំងពីនៅបឋមមិនលេខ្ញុំត្រូវចេញតែធ្វើការដើម្បីបានលុយគ្រប់គងគ្រួសារខ្ញុំគ្មានចំណេះដឹងខ្ញុំពិបាករកការងារខ្ញុំមិនដឹងត្រូវតែធ្វើការងារអីទេតើត្រូវមកធ្វើការនៅកន្លែងបែបណា ទាំងដែលត្រូវគេមើងងាយ ធ្វើបាបចង់លោកលាត់មិនឲ្យតម្លៃលោកកុំគិតដូចប្រុសប្រុសទាំងនោះអីអ្វីត្បិតតែខ្ញុំធ្វើការនៅទីនេះតែខ្ញុំមិនមែនជាមនុស្សស្រីមិនល្អមនុស្សស្រីចិត្តងាយដែលគិតចង់ឲ្យគេមាក់ងាយចង់ធ្វើបាបលើរាងកាយតាមចិត្តឡើយតែធ្វើម៉េចបើខ្ញុំគ្មានជំរឿមាន មនុស្សស្រីណាដែលសบายចិត្តពេលត្រូវគេមាក់ងាយមិនឲ្យតម្លៃនោះ អ្នកនាងកុំឲ្យមានអារម្មណ៍ខូចចិត្តបែបនេះអីណាបែបនេះចុះអ្នកនាងឈប់ធ្វើការទីនេះទៀតទៅបើខ្ញុំឈប់នោះតើឲ្យខ្ញុំទៅធ្វើការនៅឯណាហើយខ្ញុំមានលុយឯណាដើម្បីមកចិញ្ចឹមជីវិតនោះកុំបារម្ភអីណាអ្នកនាងអាចមករស់នៅជាមួយខ្ញុំអ្នកនាងគ្រាន់តែជួយ ធ្វើយ៉ាងណា ឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្តនិងមានសេចក្តីសុខហើយ អាចបំភ្លេចស្រីម្នាក់នោះទៅបានហើយខ្ញុំអរគុណលោកខ្លាំងណាស់អរគុណពិតមែនអរគុណដែលលោកជួយខ្ញុំលោកជាមនុស្សល្អបំផុតដែលជួយខ្ញុំអាចចាក់ចេញពីកន្លែងនេះបាន នេះអូនកើតឯងអូនមិនពេញចិត្តដែលមករស់នៅជាមួយបងមែនទេមិនមែនអូនមិនពេញចិត្តតែអូនកំពុងតែមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាថ្នាំដែលគេត្រូវការពេលដែលគេឈឺពេលគេជាគេក៏យកទៅទុកចោលមិនឡើយសំណាងហេតុអីក៏អូនគិតបែបនេះក៏ព្រោះតែអូនមិនដឹងថាអូនមិននៅជាមួយបងពេលនេះក្នុងឋានៈជាអ្វីឡើយអូនខ្លាចបងចាត់ទុកអូនត្រឹមតែជាស្រីកំដរអារម្មណ៍ ពេលបងអស់ចិត្តបងក៏ទុកអូនចោលអ្នកដតីទៀតបានដឹងអូនក៏ត្រូវគេមើងងាយពេលតម្លៃថាជាស្រីកំដរដែលត្រូវគេបាក់បង់ចោលអូនមិនគួរគិតបែបនេះទេបងមិននឹងអាចធ្វើបែបនេះដាក់អូនទៅចាត់ទុកអូនជាស្រីកំដរបានទៅ អូនគឺជាមនុស្សស្រីតែម្នាក់ដែលបងមានអារម្មណ៍ថា មានក្តីសុខមានអារម្មណ៍ថាកក់ក្ដៅដែលអារម្មណ៍បែបនេះ បងមិនដែលមានអារម្មណ៍ជាមួយនរណាម្នាក់ពីមុនមកនោះទេអូនកុំបារម្ភអីណាយើងទាំងពីរនាក់នឹងរៀបការជាមួយគ្នា បងនឹងនាំអូនទៅរស់នៅផ្ទះរបស់បងណានេះនៅក្នុងលោកនេះនៅមានមនុស្សប្រុសល្អដូចជាបងទៀតណាបងនិយាយនេះជាការពិតមែនទេអូនមិនបានស្ដាប់ច្រឡំទេមែនទេបងសក្តិអូនបន្តិចបើសិនជាអូនឈឺវាប្រកាសជាការពិតបងមិនអីទេព្រោះបងខ្លាចអូនឈឺ បងនិយាយជាការពិតណាសួស្តីបងប្អូនទាំងអស់គ្នាចូលវិយូឲ្យច្រើនច្រើនណា ចូលមកមើលសម្រាប់ចិត្តរបស់អូនសំណាង គឺបងអាដាមណាសម្រាប់ចិត្តរបស់ខ្ញុំនាំខ្ញុំមកទិញស្បែកជើងថ្មីថ្មីប្រែនប្រែនត្រៃទេសម្រាប់ចិត្ត បាទប្រមែនហើយសំណប់ចិត្តអូយពេលនេះមានបងប្អូនចូលមើល live នេះច្រើនឡើងច្រើនឡើងអរគុណខ្លាំងណាស់បងប្អូនដែលចូលមកមើលជួយចុច follow ម្នាក់មួយណាចាចេះសាសំគ្នាណា idol ពេលណាបណ្ឌិតស្បែកជើងបានទេខ្ញុំចង់ឃើញថាជើង idol ស្អាតដល់ពេលពាក់ទៅតែស្អាតប៉ុណ្ណាអូខេណាចាចេះសា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 អរគុណប្តីសម្លាញ់បងលោកឲ្យណាចា៎ចាស់សាក់សំណអូន ខ្លាំងណាស់ម្រីទេ ប្រពន្ធសម្រាប់ចិត្តបងបងរើឲ្យអូន សម្រាប់ពិសេសណារេដាមិនដឹងជាស្អីទេណោះលោក មនុស្សស្រីស្អីគ្រាន់តែពាក់ស្បែកជើងក៏ឲ្យប្តីពាក់ឲ្យដែរមានដៃដែរមិនចេះពាក់ដល់ខ្លួនឯងជ្រិញណាអោះអូអារីដាងាយចេះមកចំណានខ្ញុំទៅកាត់បងសម្លាញ់ណាបងផ្អែមលះហាប់នឹងអូនរហូតដល់មានអ្នកចំណានហើយដឹងតែសម្រាប់ចិត្តអូនបាទអូនសម្លាញ់ចិត្តបងបងផ្អែមលះហាមដាក់អូន ដើម្បីឲ្យអូនមានសេចក្តីសុខណាគួរឲ្យស្រឡាញ់ពិតមែនណាសម្រាប់ចិត្តរបស់អូន យចឹងខ្ញុំនេះអូនសម្លាញ់រៀបការនៅបងបានទេចាយល់ព្រម ប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនៅបងអដាមប្តីជាទីស្រឡាញ់របស់ខ្ញុំនាំគ្នាមករើសឡានថ្មីជាមួយគ្នាមែនទេបងសម្លាញ់បាទប្រមែនហើយម៉ាដើម្បីកុំឲ្យខាត់ពេលពុកម៉ែបងប្អូនចូលមកមើលពួកខ្ញុំរើសឡានទាំងអស់គ្នាណា មិនអីទេឲ្យតែអូនសុបាយចិត្តចំណែកបងនេះក៏សុបាយចិត្តដូចគ្នាដែរខេងទេបងប្អូនប្តីសម្លាញ់នឹងខ្ញុំស្រឡាញ់គ្នាខ្លាំងណាស់គាត់អាចធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្ញុំបងប្អូនស្រីស្រីដែលចូលមើល live នេះប្រកាសជាចង់បានគូស្នេហ៍ផ្អែមល្ហែមដូចជាខ្ញុំដែរអញ្ចឹងខ្ញុំសូមជូនពរបងប្អូនស្រីស្រីឲ្យបានជួបបរិសុទ្ធល្អ ក្រៃយើងនេះឪវាមិនគួរណាចាក់ខុសសោះខ្វះតែមួយលេខទៀតនឹងត្រូវហើយហ្នឹងអាខុសឆ្ងាយមិនស្គាល់ប្រហែលទេអាខុសតែមួយលេខបែបនេះគឺវាក្តៅចិត្តខ្លាំងណាស់តាមតែចិត្តខឹងចង់តែដុតផ្ទះមេឆ្នោតចោលទេហេចប់ជាសួយមិនមកវាបើដំឡើងតែមួយលេខទៀតម៉ាច់ក្រោមអុចហ่าប្រកាសជាឈ្នះបានលុយច្រើនហើយយកទៅធ្វើដើមទុនលេងលបែងមកសបាយបាត់ទៅហើយអូយធុញណាស់បានហើយបានហើយទុកថាថ្ងៃនេះជាថ្ងៃសោយទៅចាស់ឈប់នាំខ្ញុំមករំលឹកទី ហើយមិនបាច់ទៅមួម៉ៅនាំតែខុសអារម្មណ៍ធ្វើអីលេងលបែងវាតែតែ មានចាញ់មានឈ្នះម្ដងគេម្ដងគេទៀតចាក់ឆ្នោតទៀតទៅចាស់បានហើយបានហើយឈប់រអ៊ូក៏បានឲ្យវាឯងកំណំខ្ញុំនឹកឃើញទៀតណាប្រយ័ត្ននាំខ្ញុំក្តៅក្រហាយណៃណៃបេនីមើលចុះនេះគូស្នេហ៍ទាំងពីរអ្នកនេះផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់អើយគូឲ្យច្នៃណាឯងណែឯងទៅតែដឹងទេហ៎ គូស្នេហ៍ពីរអ្នកនេះគេយកទៅត្រូល ថាជាគូស្នេហ៍ផ្អែមល្ហែមប្រចាំឆ្នាំ2019នេះហ៎អញទៅទៅដឹងទេអងនេះអញដឹងយូរហើយតែមិនព្រមនិយាយប្រាប់គ្នាផងស្រីក្នុងរូបនេះមកដោយប្រហែលប្រហែលនឹងនាងសំណាងកូនខ្ញុំម្នាក់គេទាំងពីរអ្នកនេះពិតជាស័ក្តិសមនឹងគ្នាខ្លាំងណាស់ត្រូវហើយត្រូវហើយគេស្អាតគេគូនឹងស្អាតថែមទៀតគួរឲ្យចំណាយណាស់ទាំងស្អាតទាំងមាន គូស្នេហ៍នេះសំគ្នាឥតខ្ចោះតែម្ដងអញមើលចាស់នេះក្មួយស្រីក្មួយស្រីសុំមើលរូបថតនឹងបន្តិចបានទីចាប់បានអ៊ំនេះណែណែណែណែអូវីមើលមើលនេះខ្ញុំមិនសបាំងភ្នែកទេមែនទេជួយមើលគ្នាមើលអូប៉ិតប៉ិតមែនហើយម៉ែវា នេះក្មួយស្រីអ៊ំអរគុណណាចាអ៊ំនីងក្មួយមានដឹងទេថាផ្ទះគេនៅឯណាចាមិនអីទេអ៊ំខ្ញុំស្គាល់តែហើយហើយផ្ទះគូស្នេហ៍គេទាំងពីរនៅឯណាដែរចាអ៊ំគឺគេ នៅម្ដុំនេះដែរតែអូនេះថ្ងៃនេះមិនមែនជាថ្ងៃសយទេណាអ៊ឺវីតែជាថ្ងៃហេងមានលៀបសំណាងទៅវិញទេ ឲ្យទៅលើឈ្មោះកូនសំណាងយើងណា តែងតែនាំសំណាងគ្រប់ពេលអើវីអញ្ចឹងយើងក៏មិនបាច់ទៅវេទនីអុជធូបបន់ស្រន់សុំឲ្យយល់សពចាក់ទៅលេខត្រូវនោះទេអាមុខរបស់ចាក់ឆ្នោតស្អីនេះវេទនីចិត្តណាស់ដូចរឿងមញ្ជូលក្នុងវត្តសមុទ្រអញ្ចឹងមិនដឹងជាចាក់ប្រមាណ100ដងទេទើបអាចខ្លាយទៅជាសទ្ធិបានពេលនេះយើងគួរទៅដូរមុខរបររបស់យើងវិញម្ដង ដូរមកជាមុខរបរដេកស្រាប់ស៊ីស្រាប់ចាំតែកូនចិញ្ចឹមវិញវាស្រួលជាងមែនហើយមកជុលមួយ Mm-hmm.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 ណែណែណែនាងសំណាងវាធ្វើស្អីវានឹងហាម៉ែវាសំណាងអើយនាងសំណាងបើកទ្វារបើកទ្វារម៉ែទៅសំណាងអើយមីកូនចង្រៃនេះវើយសំណាងបើកទ្វារបើកទ្វារនាងសំណាងបើកទ្វារឆាប់ឡើងបើកទ្វារណានៅមុខផ្ទះបើកទ្វារនាងសំណាងនាងសំណាងកូនសំឡាញ់ចិត្តពុកបើកទ្វារបើកទ្វារឡើងសំណាងបើកទ្វារបើកទ្វារសំណាងកូនអឺ អឺនីងជាប្តីកូនសំណាងមែនទេបាទប៉ុណ្ណឹងហើយអូហូចាមកអង្គជាម្ដាយបង្កើតរបស់កូនសំណាងចំណែកតពេនេះវិញជាឪពុកកូនសំណាងបាទជំរាបសួរម៉ាក់បាទជំរាបសួរអឺនេះម៉ាក់និងប៉ាមកលេងអូនសំណាងមែនទេចាមិនមែនហើយមកអង្គនឹកកូនស្រីខ្លាំងណាស់ខានជួបគេយូរហើយបាទអញ្ចឹងប៉ានិងម៉ាក់ มจีนมังคกยขันขนมสันเต้เฮ้โอ้โหเฮ้ยโอ้โหโอ้ยหมายว่าอันนั้นน่ะพี่เต้ไอ้ทมอย่างนี้ฮะ หรือก็จะแหวงตีดังไง ផ្ទះធំនៅថ្នាក់នេះប្រកាសជាគ្រួសារអ្នកមានខ្លាំងហើយអញ្ជើញភាសាទឹកម៉ាក់អញ្ជើញប៉ាអរគុណគុណភាសារបស់ម៉ាក់អង្គអូកូនសំណាងកូនស្រីម៉ែកូនមកទទួលម៉ែហើយនឹងពុកឯងហើយយីចាំម៉ែអូនអង្គុយជជែកជាមួយប៉ាម៉ាក់អូនសិនទៅណាអឺម៉ាក់អ៊ំ ប៉ាអ៊ំសូមអញ្ជើញអង្គុយលេងជាមួយអូនសំឡាងសិនចុះណាបាទកូនភាសាម៉ាំងសង្ហាក៏សង្ហា ចិត្តល្អក៏ចិត្តល្អសំឡាងកូនម៉ែនេះកូនពិតជាសំឡាងណាស់ដែលមានប្តីល្អដូចជាក្មួយប្រុសនេះបាទម៉ាអ៊ំសរសើរខ្ញុំពេលហើយអញ្ចឹងខ្ញុំទៅផ្ទះបាយសិនហើយម៉ាអ៊ំទៅជែកលេងជាមួយអូនសំឡាងសិនចុះណាចាចា នេះម៉ែពុកម្រកខ្ញុំមានកាក់អីកុំថាមកចង់សុំលុយខ្ញុំណាខ្ញុំបាននិយាយរួចហើយថាខ្ញុំនឹងម៉ែពុកលែងជាអីនឹងគ្នាហើយខ្ញុំក៏មិនដែលស្គាល់ម៉ែពុកដែរហ៊ុយសំឡាញ់កូនម៉ែនេះកន្លងទៅច្រើនឆ្នាំហើយកូននៅតែខឹងស្អប់ម៉ែទៀតដល់កូនស្រីមានម្ដាយនេះកូនដាច់ចិត្តនឹងម៉ែម្លេះកូនមិនដឹងទេថាម៉ែនឹងឪនេះគឺរស់នៅវេទនាប៉ុណ្ណាកូនស្រីម្ដាយ ពុកវេទនាមានអីតាក់ទងនឹងខ្ញុំជារឿងរបស់ម៉ែពុកតានេះឲ្យម៉ែសំទោសរឿងកាលពីប្រហែលឆ្នាំមុនកូនអភ័យទោសឲ្យម៉ែផងណាកូនស្អាតរបស់ម៉ែកុំដាច់ចិត្តឃើញម៉ែពុករបស់ឯងលំបាកវេទនាអីណាយ៉ាងណាយ៉ាងណាម៉ែនឹងពុកឯងនេះក៏មានគុណបានមកកើតឯងមកដែរអឺណែឲ្យពុកសំទោសឯងផងណាសំណាងហើយពេលនេះ ពុកនិងម៉ែឯងគ្មានសល់អ្នកណាក្រៅពីសំណាងឯងទេលុយក៏គ្មានហើយបើឯងមិនអភ័យទោសមិនអនុញ្ញាតឲ្យ ពួកយើងនៅទីនេះឯងដាច់ចិត្តឃើញម៉ែឯងដើរវេទនាតាមផ្លូវទេកូនស្រីមានម្ដាស់ទាំងស្អាតទាំងចិត្តល្អប្រកបជាមិនដាច់ចិត្តអស់ម៉ែនិងពុកឯងនេះស្លាប់អនាថាតាមផ្លូវទេហើយណាស់ហើយចុះបានហើយបានហើយខ្ញុំព្រមអភ័យទោសឲ្យម៉ែពុកក៏បាន នេះនេះម៉ែអរគុណឯងខ្លាំងណាស់សំណាងកូននេះពេជ្ររបស់ម៉ែតែមេត្តាដល់ម៉ែនិងឪរបស់ឯងអូនអង្គុយមកអូន អ្នកម៉ាជំរាបសួរម៉ាតាំងគុយទៅកូនអូននេះគាត់មកបងណា ក្រែងអូនចង់និយាយអីប្រាប់មកបងអឺអ្នកម៉ានេះគឺជាអូន សំណាងជាប្រពន្ធរបស់ខ្ញុំជំរាបសួរ តែម៉ាក់អូនសំណាងអង្គុយសិនមកបងសំឡាញ់អ្នកម៉ាក់អញ្ជើញពិសាទេកូនប្រុសម៉ាក់ញ៉ាំឲ្យច្រើនច្រើនទៅមើលតកូនដូចជាស្រក់សាច់ច្រើនណាស់ អ្នកម៉ាក់នេះកូននេះមិនស្គាល់មែនណាម៉ាក់គឺកូននៅតែថត់ដដែល អ្នកម៉ាក់របស់កូនម្នាក់នេះភ្នែកមើលមកកូនម្នាក់នេះនៅតែកូនក្មេងដដែលនីងអាចថាមកពីម៉ាក់មានកូនប្រុសតែម្នាក់ទើបម៉ាក់បារម្ភដល់ថ្នាក់នេះបានអ្នកម៉ែអញ្ជើញពិសាច្រើនច្រើនទេ បោកខ្ញុំប្រឡាហើយចាំខ្ញុំជួយជូតអាងនេះអូយក៏មិនចេះជូតខ្ញុំមិនចង់ឲ្យកបបថ្លៃ brand របស់ខ្ញុំត្រូវមកប្រឡាក់ដែរដល់ស្មោកក្រករបស់អ៊ំទេចេញភ្លាមទេក៏មកប៉ាកបបខ្ញុំហីមនុស្សស្អីស្មោកក្រកដៃមិនដឹងជាប្រឡាក់ស្អីខ្លះទេដៃក៏ក្រិចគួរឲ្យខ្បាំក្រក៏ក្រគិតចង់មកប៉ាកបបខ្ញុំមិនចេះប្រមាណខ្លួនសោះ អូពធួឲ្យកូនប្រុសខ្ញុំមិនដឹងថាកូនគិតយ៉ាងម៉េចទេបានជាយកមនុស្សស្រីមិនចេះធ្វើអីសោះចរិតក៏មិនល្អយកមកធ្វើជាប្រពន្ធទៅកើតម៉ែក្មេកដល់កំពូលទឹះម៉ែក្មេកដសែនថ្លៃធ្នូរបស់កូននេះទូកូនខំកប់ចិត្តយ៉ាងណាក៏នៅតែមិនពេញចិត្តតែប៉ុណ្ណឹងអូអ្នកម៉ានេះប្រពន្ធហាមាក់ក្មេករបស់ខ្ញុំត្រោហើយតើខ្ញុំគួរនិយាយប្រាប់កូនប្រុសខ្ញុំឬអត់ទេបាននិយាយប្តីប្រពន្ធគេនឹងឆ្លុះគ្នាតែបើមិនប្រាប់គ្រូសាស្ត្រនឹងត្រូវអានីអនុដោយសារតែពន្យល់ប្រពន្ធនៅពុកម្ដាយប្រពន្ធគេមិនខាន ប្រពន្ធនិងម្ដាយក្មេកកូនគេគេនាំគ្នាទៅទៅលេងល្បែងអស់ហើយនេះអូនមកពីលេងល្បែងមែនទេអើនេះជាកញ្ចេះនេះតែកំភ្លឹងជើងផងជើងទ្រាំនៃបានហើយអូអូចេញទៅនាងខ្ញុំសូមបីតែធ្វើរឿងនេះដាក់ម្ដាយរបស់ខ្ញុំខ្ញុំអាចទ្រាំបន្តរស់នៅជាមួយមនុស្សអាក្រក់ដូចជានាងបានទៀតទេក្នុងឆ្នាំ2019លោកអ្នកបានស្គាល់ភាពយន្តជីវិតរួចមកហើយ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 ដែលគេនិយាយតៗគ្នា